ជួយស្អីយើងហើយកុំចង់ទៅកន្លែងណា ស្អុយនៅកន្លែងហ្នឹងបងទៅហ៎ឈាមជើងតែមួយជំហានទៀតយើងនឹងកាត់ការឯងចោលភ្លាមមនុស្សដែលគេបោកត្រូវគេខោខោខោអោចង់ con này cùng rung cùng rung cùng rung cùng rung cùng rung con này con này con này mau bố nhập con thằng này mau ông nhập ai sân ម្ហូបអីហ្នឹងបងធ្វើម្ហូបដល់ណែចូលចិត្តហ្នឹងតែបើឆ្ងាញ់ឬមិនឆ្ងាញ់កុំថាអីណាព្រោះបងយកបៃដូងបងមកធ្វើគឺធ្វើតែពេញចិត្ត ស្នាដៃបបងយកយកាបានទេញ៉ាំមិនកើតទេម៉ែធ្វើម្ហូបស្អីហ្នឹងសិតតែខ្លាញ់ឡើងល្ងើមឲ្យបងសុំទោសណា ប៉ុន្តែណានេះឯងរកបានទេអញ្ចឹងបងនឹងប្រញាប់ទៅខេត្តដើម្បីយកលុយនេះទៅប្រដាក់ទុននឹងប្រញាប់យកប្រាក់ចំណេញមកវិញព្រមព្រៀងណាបងប្រកាសថាចំណេញក្រុមហ៊ុនគេធំណាអ្នកផ្សេងគេប្រដាក់ទុនរាប់ម៉ឺនដុល្លារគេអត់ខ្លាចផងនេះណៃតែខ្លាចអីយើងប្រដាក់ទុនប៉ុណ្ណឹងណាគេអត់បោកយើងទេអូនលុយបើយើងប៉ុណ្ណឹងគ្រាន់ជាកាក់លុយរបស់គេនោះកាក់លុយសម្រាប់គេប៉ុន្តែសម្រាប់យើងច្រើនណាស់ណាបង ក្រុមហ៊ុនរបស់គេមាន ការទទួលស្គាល់ច្បាស់លាស់ហើយគេមិនចិត្តតែហ៊ានធ្វើអីមួយដែលអត់ដឹងទេនេះបើអូនមិនទុកចិត្តក្រុមហ៊ុនគេអូនអាចទុកចិត្តបងបានវាមិនចេះតែទុកចិត្តទេបងលុយ4000ដុល្លារឆោនខ្លាំងណាបាយដឹងអត់តើមកតែខ្ញុំខ្ចីគេបានណាខ្ញុំមិនបកគេដល់ចង់ដាច់ខ្យល់ងាប់ណា ងទុកចិត្តបងអឺបងត្រូវទៅតាមខេត្តមួយរយៈมันយូរប្រហែលទេតែមួយសប្តាហ៍ណាបងត្រឡប់មកវិញពួកយើងនឹងរៀបការជាមួយគ្នា បងដឹងថាបងធ្វើអញ្ចឹងគឺធ្វើឲ្យឯងនៅពិបាកតែម្នាក់ឯងត្រូវមើលថែកូនតែម្នាក់ឯងតែបងចេញទៅរកស៊ីនៅខាងក្រៅវាក៏មិនស្រួលដែរដឹងធ្វើមកទេបើពួកយើងចាំបាច់ធ្វើអញ្ចឹងថ្ងៃក៏មិនបាក់ចិត្តអីណាយើងពិបាកថ្ងៃនេះតែពួកយើងនឹងសំណុកថ្ងៃក្រោយអញ្ចឹងបងទៅសឹងណាប្រពន្ធសម្លាញ់សម្រាប់ចិត្តរបស់បងពួកយើងអាចនៅឆ្ងាយគ្នាតែមួយរយៈឯង នៅឆ្ងាយខាងតកាយតែចិត្តពួកយើងគឺនៅក្បែរគ្នារហូតអូនឯងមើលថែខ្លួនហើយមើលថែកូនរបស់យើងឲ្យបានល្អផងណាអូនណា ដឹងហើយអូនក៏ដូចគ្នាមិនទៅណាបាទទៅណាកូន ទៅច្រើនដងក៏មិនលើសភ្នាក់សារទៅក៏មិនឆ្លើយប្រាប់ថាទៅប្រដាក់ទុនលោកស៊ីតែមួយអាទិត្យទេនឹងត្រឡប់មកវិញឯងតែនេះបើអាទិត្យហើយតែគ្មានបញ្ហាអីកើតឡើងទៀតដឹងអត់ទេវាមិនអាចជាការពិតទេ ឲ្យខ្ញុំទៅរកគាត់នៅណាទៅបើខ្ញុំអត់ដឹងថាគាត់នៅណាផងនឹងមនុស្សដែលគេបោកត្រូវគេខោខោខោអោចំត្រូវជាថ្មីសុំពិសាក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេ រង្វាន់បើជីលោបាជំនួយខួរក្បាលបង្កើនការចងចាំ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 និងឈ្នះរង្វាន់ដ៏អស្ចារ្យ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានស្មិតតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែ ថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរា ស្មានជីវិនរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hiroska Post Acne ក្លិនទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជាមនុស្សដែលគេប អត់ទេ វាមិនអាចជាការពិតទេឲ្យខ្ញុំទៅរកគាត់នៅណាទៅបើខ្ញុំអត់ដឹងថាគាត់នៅណាផងនឹងបើបាត់ទៅនឹងឆឹងចឹងឲ្យខ្ញុំទៅនៅណា ស្រីដលមួយអិចគ្នាតាហើយមុនរកឲ្យ គ្នាទៅកដរតែគ្នាអត់ទៅទេព្រោះថាតទៅនឹងជួបមុខអិចគ្នាឃើញមុខវាស៊ីបាតចូលឯងស្អីអាពេលឆ្លាញ់នេះដបងឡើងផ្អែមហែមឯនេះឡើងចង់លើជីស្កដល់ពេលឥឡូវធ្វើឯណាស្អប់គេគ្នាប្រាប់ឯតាថាគ្នាឆ្លាញ់ខ្លាំងស្អប់ក៏ខ្លាំងដែរតែសំខាន់គ្នាអត់ចូលចិត្តបំភានឹងឯងហើយដឹងមិនអត់មកយើងគិតថាច្រកគាត់ល្អរំទុំថ្លៃធ្នូណាតែមានណាឃើញច្រកសៀងគាត់អត់ជិះបុគ្គលិកគាត់អត់អូន ស្អីគេបងភៀនហ្នឹងស្អីគេអាមើលមកគាត់មើលទៅចឹងមនុស្សយើងវាមិនគួរណាអញ្ចឹងណាហើយយើងក៏ពេចដែរពេចអាយទៅងោសោះហើយប្រាប់ហ្នឹងក៏អាយជឿដែរព្រោះថាទោះជាយ៉ាងណាក៏បងភៀនិងកូនកន្លោះក៏សំគ្នាដែរមែនអត់សង្ហាហើយស្អាប់ដូចគ្នាទៀត 30000ថាម៉េច30000តើប្រវាយនឹង30000បើតែនឹងស្អីឡើងរាប់គីឡូ30000មិនម៉ឺនទេពួកខ្ញុំអត់មានលុយទេចាខ្ញុំមានលុយផ្សំមួយណាពូតែខ្ញុំប្រញាប់មែនឥឡូវពូ ខ្ញុំខំដឹកនាងឡើងមួយថ្ងៃងំបានលុយប៉ុណ្ណឹងខ្ញុំអត់ប្រើមិនឲ្យលុយខ្ញុំឲ្យគ្រប់មកប្រញាប់ទៅណាប្រញាប់ទៅឲ្យលុយខ្ញុំសិនមកពូយកសិនទៅណាចាំខ្ញុំមានលុយយកពូវិញខ្ញុំពិតជាប្រញាប់មែនណាពូខ្ញុំជួអត់ភ្លេចហើយអាយើងលេះថាឲ្យលុយឲ្យលុយទៅទីផន់តែឲ្យលុយទេហេរហូតទៅណាទីខ្ញុំបានប្រាប់ហេតុរហូតទៅណាប្រែប្រដាស់ខ្ញុំសង្ហៅគេឲ្យមកជួយមើលហ្មងតិចខ្មាស់គេកុំថោកដោយសារលុយប៉ុណ្ណឹងខ្ញុំសុំបបពូ ខ្ញុំសូមបោះឆ្លឹងចុងក្រោយចុះខ្ញុំពិតជាបញ្ញាមែនពូម្ដាយខ្ញុំការប្រពន្ធថ្មីឯពូចាំខ្ញុំមានលុយខ្ញុំនឹងសងពូវិញណាពូសូមបងណាពូអរេទៅយើងអរគុណច្រើនពូអរគុណ យើងមិនអនុញ្ញាតឲ្យឯងរៀបការជាមួយអ្នកណាគេទាំងអស់ឯងត្រូវតែទទួលខុសត្រូវយើងខ្ញុំមិនបានចេះឯងមកទេណាហើយបងក៏គ្មានថ្ងៃអញ្ចឹងស្អីមកការដូចជានាងមកដែរអ្នកណាគេហៅឯងមកមករញ៉េរញ៉ៃពេញពិធីមង្គលការរបស់យើងនេះឯងឆាប់ចេញទៅចេញឥឡូវនេះ ជឿមិនទៅណាទាំងអស់លុះត្រាតែអាប្តីហេងសយនេះត្រឡប់ទៅវិញជាមួយនឹងយើងបងបងបងណាយកស្រីចឹងធ្វើប្រពន្ធហ៎អូនឯងសាកគិតមើលមើលបងសំនឹងយកស្រីម៉ាក់ម៉ាក់ហ្នឹងមកធ្វើជាប្រពន្ធបងអត់នាងគ្រាន់តែជាស្រីលេងសើចបងបងឯង ស្អីលេងសើចអ្ហ៎លេងសើចឡើងមានកូនមួយអញ្ចឹងអ្ហ៎អញពិតជាប្រុសថោកទាបចាំមិនសិតគ្មានទំនួលខុសត្រូវអញសន្យាជាមួយយើងតើនឹងរៀបការជាមួយយើងណាអប្រុសពោះបើទទួលខុសត្រូវមើលថែបីបាច់កូនជាមួយគ្នា តែឥឡូវស្ងាត់ស្ងាត់ឯងក៏មករៀបការជាមួយនឹងមីស្រីឆ្ងាញ់ប្តីគេនេះនេះឯងក៏ថាឯងជាអ្នកណាហ៊ានម៉េះហ៊ានមកស្រីដល់ឡាពេញពិធីមកកកាយើងនេះឯងត្រឹមតែជាស្រីកំដរអារម្មណ៍ជាស្រីគ្មានតម្លៃគ្មានតម្លៃស្មើនឹងសម្រាមសម្រាមមានកន្លែងចោលប៉ុន្តែមនុស្សដូចជាឯងនេះណា មិនដឹងជាដាក់កន្លែងល្អល្អនោះទេមានតែបោះចោលអារត់អារាយពេញហ្នឹងអាយទៅពីរនាក់ទេតែស័កសុខឈ្មោះជាសម្រាបានប្រុសធូរថ្លៃឯងនេះដោះស្រាយអតិតស្ដេចជាមួយយើងសិន សងបំណុលគេអស់ឯងចង់ទៅងប់នៅឯណាជាមួយនឹងមីស្រីឆ្ងាញ់ប្តីគេនេះក៏យើងមិនខ្វល់ដែរព្រោះថាប្រុសថោកទៀតដូចជាវាយើងរស់នៅឆ្អែតឆ្អន់បើសិនជាវាទៅរកឯងយើងក៏អស់កម្មអស់ពីទុកឲ្យឯងនេះធ្លាក់នរកទាំងរស់បន្តពីយើងចោល ឲ្យជួយសងលុយឯងគ្មានផ្លូវទេយើងមិនឲ្យប្តីយើងទៅពាក់ព័ន្ធជាមួយនឹងឯងនោះទេមកពីនឹងឯងនេះវាល្ងងខ្លួនឯងនឹងឯងនេះវាខូចឆ្កែទៅកន្លែងណាចង្រៃកន្លែងហ្នឹងឯងឆាប់ចេញពីនេះទៅណាចេញឥឡូវនេះមនុស្សដែលគេបោកត្រូវគេខោខោខោអោចង់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 ស្មិតតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែ ថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរាស្មានជីវិតរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hiroska Post Acne ក្លិនទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជាមនុស្សដែលគេបោកត្រូវគេខោខោខោអោចង់ត្រូវជាឆ្វេងសុំមកពីនាងឯងនេះ វាល្ងងខ្លួនឯងនាងឯងនេះវាខូចឆ្កែទៅកន្លែងណាចង្រៃកន្លែងហ្នឹងឯងឆាប់ចាញ់ពីនេះទៅណាចាញ់ឥឡូវនេះនេះឯងកជាថ្លាំងមែនទេអត់ចេះស្ដាប់ភាសាមនុស្សទេសត្វឆ្កែសត្វឆ្មាវានៅចេះស្ដាប់គ្នាបានតែឯងវាពិបាកនិយាយស្ដាប់គ្នាមែនមិនចាញ់មែនទេ មិនចាញ់តាមសម្រួលមែនទេ បានតាហើយហត់ខ្លាំងមែនទេព្រោះខ្ញុំលំក្នុងលបាយដែលតែងចាញ់រហូតមកអាឡូយចូលលោកប៉ូលីសនឹងទេថាខ្ញុំចាលោកប៉ូលីសជួយមកចាប់ស្រីឈុតម្នាក់នេះមកអុកលុកពេញពិធីមង្គលការរបស់ខ្ញុំនេះសូមលោកប៉ូលីសមកជួយចាប់បន្តិចទៅណាមកឥឡូវនេះអស់ទឹកភ្នែកហើយអង្គហើយយំលើនៅទៀតទៅណា បន្តិចទៀតប៉ូលីសគេនឹងមកអុសក្បាលកាក់មនុស្សដូចជាឯងនឹងកូនឯងនេះណាម៉ែដេកគុកកូនដាក់អនាថាគ្រាន់តែនឹកឃើញក៏មានអារម្មណ៍សង្វេគដែរតើអ្នកណាជាអ្នកមកខ្ញុំអើយឈឺមនុស្សដែលគេបោកត្រូវគេខោខោខោអោចង់ ខ្ញុំអាចគេង ជីវិតខ្ញុំវាស្នើលើគេគិតថាគេជាមនុស្សសំខាន់តែម្នាក់សម្រាប់ខ្ញុំហើយនឹងកូនស្រឡាញ់គេអស់ពីចិត្តគេតបស្នងផ្ដល់ឲ្យនៅភាពឈឺចាប់ទៅវិញគេបោកប្រាស់ក្តីស្រឡាញ់បោកប្រាស់គ្រប់យ៉ាងបើស្ដាប់ម៉ែតាំងពីដំបូងខ្ញុំក៏មិនជួបរឿងបែបនេះដោយសារតែស្រឡាញ់គេងប់ងល់ហួសព្រំដែនពេក ទើបធ្វើឲ្យខ្ញុំខ្លាចទៅជាបែបនេះតែតម្រូវខ្ញុំដឹងថាពាក្យម៉ែនិយាយចង់ឲ្យខ្ញុំល្អម៉ែមិនមែនអាត្មានិយមដូចខ្ញុំគិតទេខ្ញុំមើលឃើញម៉ែល្អថាម៉ែអាក្រក់ប្រហែលក្រក់ថាជាតែបបត់ឥឡូវហួសពេលអស់ចុងក្រោយខ្ញុំក៏ខ្លាចទៅជាកូនស្រីអកតញ្ញូស្រីគ្មានតម្លៃ ស្រីទៅតាមប្រុសត្រូវប្រុសបោះបង់ចោលតែខ្ញុំមិនគួរនាំទុកលំបាកដល់កូនកៅដែលមិនដឹងអីនោះទេ គាត់ជាឪពុកកូនកំពុងតែជួបទុក្ខឯងមិនអាចមកសំងំរស់នៅយ៉ាងមានក្តីសុខជាមួយប្រពន្ធក្រោយបានទេ បើកូនសិនណាបងដឹងថាយមិញអូនឯងប្រហែលជាអស់កម្លាំងខ្លាំងហើយប្រពន្ធស្រឡាញ់ធ្វើអីអូនកំពុងតែអានវិធីចង់ចិត្តប្តីហ្នឹងណាឲ្យប្តីស្រឡាញ់តែប្រពន្ធម្នាក់កុំឲ្យមានចិត្តដូចលក្ខមានស្រីខាងក្រៅហើយសម្បីតែយកសំក៏អត់បានទេណានេះប្រពន្ធបងឥឡូវចេះកប្លែងទៀតណាអូនបានកប្លែងទេតែនេះជាអ្វីដែលអូនចង់បានអូនកុំបារម្ភព្រោះថាប្តីម្នាក់នេះ អត់ដូចប្តីគេផ្សេងទេប្តីគេអាចថានឹងមានចិត្តព្រានតែបើសម្រាប់បងគឺសភាពបរោះសុំខ្មាស់ព្រោះថានៅក្នុងខ្សែភ្នែកបបង អូនគឺជាមនុស្សស្រីម្នាក់ដែលស្អាតជាងគេតែបងចង់គេងអោបគេងថើបហើយចង់រស់នៅក្បែរអូនអស់មួយជីវិតសំដីគ្រាន់តែចន្លាស់ដើម្បីលងចិត្តអូននេះអូនអាចជឿបងបាន តែបើបងអត់កែចរិតទេ បងនៅតែកុហកខ្លួនឯងរហូតនេះបងបងមិននឹងកុហកខ្លួនឯងទៅហើយបងរត់តែមិនអាចកុហកខ្លួនឯងបានទៀតព្រោះថាពេលនេះបងមិនជាមនុស្សដែលប្រកាសម្ដីគឺបងកំពុងតែបង្ហាញក្តីស្រឡាញ់របស់មានចំពោះអូនស្រឡាញ់អូនពេញមួយដងប្រពន្ធសម្លាញ់មនុស្សដែលគេបោកត្រូវគេខោខោខោអោចង់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 ស្មិតតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែ ថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរាស្មានជីវិតរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hiroska Post Acne ក្លិនទឹកលាងដៃស្ងួត ដំបូងគេរបស់កម្ពុជាមនុស្សដែលគេបោកត្រូវគេខោខោខោឲ្យចង់ ទៅដោះគោស្រស់ស្រស់គឺជាស្នាដៃរបស់បងបងចង់ឲ្យអូនជាពិសេសញ៉ាំមកញ៉ាំឲ្យបានច្រើនដើម្បីលើកទឹកចិត្តឲ្យប្តីណាថ្ងៃក្រោយបងចូលឲ្យញ៉ាំទៀតបកាយដល់ប្រពន្ធណាគេទេណាគឺប្រពន្ធម្នាក់ប្រុសឈ្មោះណាក់ហ្នឹងមកលេខអូនមើលអូនថតទាំងហើមណាបកលេងហ៎ បងមិននឹងអាចលេងបានទេបងឯងធ្វើឲ្យបងខ្លាញ់អញ្ចឹងទេមើលអូនមានកូនពីរខែហើយណាបងអប់អូនខ្លាំងខ្លាំងអញ្ចឹងតិចកូនខ្លាចលេងនៅជាមួយបងទៅកូនប៉ាឲ្យប៉ាសំទោសណានេះដោយសារតាប៉ាស្រឡាញ់ម៉ាក់កូនខ្លាំងពេក ត់កូនឡើយកូនលោកកូនណាអឺអឺជប់យកមកណាកុំកៅមកដឹងកូនឃ្លានណាគេយូរម៉ាស់ ខ្ញុំឈួតឈួតព្រោះតែនាងចំទាលលឺលឺវាត្រូវជាងហើយនាងមកទីនេះទៅអីហានរណាគេឲ្យនាងមកនាងគិតចង់មកញ៉ៃញ៉ៃជាមួយខ្ញុំមែនអត់អយើងវេទនាឯងក៏ត្រូវវេទនាដូចគ្នាកុំភ្លេចណាឯងធ្លាប់សន្យាជាមួយយើងថាឯងនឹងរួមសុខទុក្ខជាមួយយើងណាឆាប់អត់លុយមកនេះខ្ញុំជាពាក់លុយនាងពីកា ការជាមួយយើងថានឹងផ្ដល់លុយជួយចិញ្ចឹមកូនណាមុខលុយកាយមិនឡើងចាំយើងផ្ញើឲ្យរាល់ខែក៏បានដែរប៉ុន្តែខ្ញុំត្រូវដឹងសិនថានាងនឹងមិនត្រឡប់មកនិយាយថ្ងៃជាមួយខ្ញុំនៅប្រពន្ធខ្ញុំនៅទីនេះទេបើនាងមិនស្ដាប់ខ្ញុំទេគុំសង្ឃឹមថាបានលុយគុំថាឡើយមួយលានសូម្បីតែកន្លះរៀលក៏ខ្ញុំមិនឲ្យនាងបាច់និយាយច្រើនឆាប់ឲ្យលុយយើងមកពេលនេះឥឡូវនេះ ព្រោះថាកូនយើងកំពុងតែឃ្លានស្ងាត់មកណាខ្ញុំសូមរំលឹកនាងម្ដងទៀតណាកុំមកទីនេះអសោះកុំឲ្យខ្ញុំឃើញមុខនាងឲ្យសោះនាងក៏ដឹងដែរថាពេលនេះខ្ញុំជាមួយប្រពន្ធខ្ញុំណារស់នៅមានក្តីសុខប៉ុណ្ណា ហើយពួកខ្ញុំមិនស្រឡាញ់គ្នាប៉ុណ្ណាឯងគិតថាយើងនេះនៅស្ដាយសំណោះចេះដឹកប្រុសមេមរៀដូចជាឯងមែនហើយចង់ឲ្យត្រឡប់មកវិញមែនគ្មានផ្លូវទេ ុំតែដែលសល់តែកូនកែវទេកុំអីយើងក៏មិនថោកមកជន់កន្លែងថោកថោកចឹងណាណែឆាប់ទៅទៅទៅឲ្យឆាប់កាន់តែល្អស្អីឲ្យលុយតែប៉ុណ្ណឹងឯងហើយចោះលុយនោះលុយនេះខ្ញុំទុកវាចាយ sa kanya assignment 10000 20000ណាវ៉ៃអាឡូចែប្រញាប់មកមកកូននៅឡាប់សងលុយឯងអូយយើងដឹងឯងមិនបាច់មកទឿនពេកឯងនេះឯងកូនចៅយើងមិនមែនឪយើងឯងកំពុងតែមួម៉ៅក្តៅក្រហាយផងយើងទៅដល់ហើយ សោយធំហើយឥឡូវដល់ពេលគេមកទារលុយទៀតលុយដល់14000ដុល្លារមិនមែនតិចទេខ្ញុំគួរធ្វើមិនល្អទៅលុយច្រើនម្លឹងម្លឹងទៅរកពីណាបានទៅបើសំបីទៅលុយចិញ្ចឹមជីវិតខ្លួនឯងហើយនឹងកូនមិនទាំងចង់មានផងបើថាទៅរកស៊ីលក់ដូរនៅផ្សារគេនឹងនិយាយតាមខ្ញុំបណ្ណាទៅមានមុខមាត់ឯណាទៅអង្គុយលក់ទេ លាលាអូនដល់វាបងចេញមើលអូនអាលាបាឃ្លាបនាងឃ្លាបឆាប់បើកទ្វារយើងព្រាមហឹមមិនក៏អត់បើកទ្វារយើងអញ្ចឹងស្មានតែយើងមិនដឹងឯងថានាងឯងនេះនៅក្នុងបន្ទប់ពេលតែខ្ចីលុយយើងណានិយាយពីថាផ្អែមឯឡើងលលួយ ដល់ពេលឥឡូវតែមុខយើងឯងមិនមើលផងឯងឆាប់ឲ្យឃ្លាបឃ្លាបឃ្លាបកុំឲ្យយើងក្តៅចិត្តតន់ណា ត់ខ្លាំងមែនទេព្រោះខ្ញុំលងក្នុងល្បាតអូឃើញអត់លើមអត់លើមស្មានតែធ្វើស្អីតាមពិតមកលួចយកលុយខ្ញុំកំឡាំងយកឈាមរបស់ខ្ញុំមកឲ្យស្រីឆ្លើងនឹងកូនគ្មានឪនឹងតានេះគឺមកយាយកន្លះឆ្នាំអីកាលណាបនបងលុយអស់ខ្ញុំសុំបងណា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 ត់ហើយហត់ខ្លាំងមែនទេព្រោះខ្ញុំលងក្នុងលបែងដែលតែងចាញ់រហូតមកនឹងទេថាខ្ញុំស្អប់ស្អប់អ្នកនៅ